តាក់ទងជាមួយនឹងរឿងពូពុកបានមកដល់ពេលនេះឃើញថា Manchester United នៅតែមិនបង្អក់ដៃទេគឺចង់បានបន្តកងត្រាជាមួយនឹងបាទពូពុកបានប៉ុន្តែ សម្រាប់ពូពុកបាទៀតសោតនោះគឺនៅមិនទាន់មានចម្លើយជូនទៅកាន់ក្លឹបនៅឡើយខណៈពេលដែលក្លឹប Manchester United ចង់ដំឡើងតម្លាក់ពុតម្លៃពលកម្មឲ្យទៅកាន់ពូពុកបាបន្ថែមទៅលើ100,000ទៀតនៅក្នុងមួយសប្តាហ៍អញ្ចឹងមានន័យថាបើបន្ថែម100,000ទៀតបច្ចុប្បន្នដូច40ហើយ អញ្ចឹងមានន័យថាពូពុកបាល់ជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតនៅក្នុង ប្រវត្តិសាស្ត្ររបស់ Premier League ប្រសិនបើពូពុកបាល់ពិតជាបន្តក៏ដូចជាការដំឡើងប្រាក់បៀវត្សរបស់គាត់ពិតមែនបាទតកតងជាមួយនឹងបញ្ហាពូពុកបាល់នេះទៀតសោតមានក្លឹប3ដែលកំពុងតែទន្ទឹង រង់ចាំពូពុកបាទី1នោះគឺស៊ូវិនទូសចង់បានពូពុកបាហ្នឹងត្រឡប់ទៅកាន់ទ្រនុំដើមរបស់គាត់វិញទី2នោះគឺប៉ារីស ប៉ារីសនេះគឺទន្ទឹងចង់បានពូពុកបានមែនទែនដោយសារតែប៉ារីសបច្ចុប្បន្ននេះតំបន់បំរើរបស់ប៉ារីសនេះគឺនៅមានការខ្វះខាតស្ទើរអញ្ចឹងបើសិនជាបានពូពុកបានទៅគឺមានភាពល្អប្រសើរច្រើនទី3នោះគឺរៀលម៉ាឌ្រីតត្បិតតែរៀលម៉ាឌ្រីតមានតំបន់បំរើរបស់គាត់គ្រប់គ្រាន់ហើយប៉ុន្តែខ្ញុំបានជម្រាបជូននៅការប្រិមត្តដែររៀលម៉ាឌ្រីតគឺគាត់ល្អក្នុងអេគីបរបស់គាត់ប៉ុណ្ណឹងបាទអញ្ចឹងប្រសិនបើក្នុងករណីតំបន់បំរើរបស់គាត់ដូចជាកាស៊ីមេរ៉ូលូកាម៉ូឌ្រីក បាទក៏ដូចជាតូនីគ្រូសមានបញ្ហាកីឡាករណាមួយឬក៏ពីររៀលម៉ាឌ្រីតគឺពិបាកនៅក្នុងការលេងនៅក្នុងតំបន់បម្រើភ្លាមអញ្ចឹងហើយការយកពូពុកបាល់ទៅកាន់រៀលម៉ាឌ្រីតនេះមិនមែនចង់និយាយថាដើម្បីអឺជំនួសតំណែង របស់កីឡាករដែលកំពុងបម្រើល្អទាំង3ទេប៉ុន្តែ គឺដើម្បីបង្ការ ក្នុងករណីដែលបាទលូកាម៉ូទ្រីកក៏ដូចជាទូនីគ្រូសក៏ដូចជាកាស៊ីមេរ៉ូមានបញ្ហាណាមួយ គឺពូពុកបាល់នេះអាចជំនួសបាន តែទោះបីយ៉ាងណាក៏ដោយមកដល់ពេលនេះសម្រាប់ពូពុកបាននៅមិនទាន់មានព័ត៌មានលហិលហៀងណាទៅທາງណាទេក្លឹបផ្សេងផ្សេងក៏គេចាប់ដើមមិនសូវជាមាត់រកពូពុកបានដែរហេតុអីពូពុកបាននឹងត្រូវផុតកុងត្រានៅក្នុងឆ្នាំនេះហើយខែកក្កដាឆ្នាំនេះពូពុកបាគឺផុតកុងត្រាហើយអញ្ចឹងមានន័យថាកាលណាផុតកុងត្រាកុងត្រាជាមួយនឹង Manchester United នោះមានន័យថាពូពុកបានឹងក្លាយជាកីឡាករ free agent ឬក៏ជាកីឡាករដែលមិនមានតម្លៃផ្ទេរ អញ្ចឹងក្លឹបផ្សេងផ្សេងនឹងមានផលចំណេញច្រើនប្រសិនបើគាត់យកពូពុកបាបាននៅពេលដែល free agent អញ្ចឹងរឿងរ៉ាវមិនទៅយ៉ាងមិនទាន់ដឹងទៅយ៉ាងណាទេប្រសិនបើគាត់នៅតែមិនបន្ត Manchester United នៅតែព្យាត្រូវតែព្យាយាមបាទឲ្យគាត់បន្តនៅជាមួយក្លឹបឬក៏ព្យាយាមដើម្បីលក់គាត់ចេញទាន់ពេលវេលាជាជាងទុកគាត់រហូតដល់ free agent អាចនឹងមានបញ្ហាខាតបង់ថវិកាជាមួយនឹងតម្លៃខ្លួនរបស់ពូលពុកបាបាទបាទមានជីវិតមានសង្ឃឹមស្អី បាទផាន់ដារាជមែនយូលេងអត់កើតមិនសម្បូរហ្វេនអត់ទេផាន់ដារាជបើសិនជាយើងនិយាយអំពី Manchester United ទៅតែ បញ្ហាប្រមាណរដូវកាលចុងក្រោយនេះទេហើយបើតាក់ទងជាមួយនឹង Manchester United គឺគេល្បីយូរឆ្នាំណាស់មកហើយហើយប្រិយមិត្តដែលជា fan Manchester United ចាប់តាំងពីការបើកផ្សាយផ្ទាល់ជាមួយនឹង league របស់ប្រទេសអង់គ្លេសមកឃើញថា ក្រុមដែលគេចូលចិត្តមើលជាងគេហ្នឹងគឺ Manchester United នេះឯងហើយកាលពីមុនមក Manchester United មិនមែនលេងបែបអញ្ចឹងណាប្រិមិត្តគេហៅថាចោលចិត្តជា ជួបក្រុមខ្លាំងស៊ីក្រុមខ្លាំងជួបក្រុមខ្សោយឲ្យក្រុមខ្សោយស៊ីបាទនេះគឺជាទម្លាប់ Manchester United ប៉ុន្តែបច្ចុប្បន្ននេះមិនថាក្រុមខ្លាំងមិនថាក្រុមខ្សោយទេស៊ី Man U បានទាំងអស់ទម្រង់លេងរបស់ Manchester United បច្ចុប្បន្នអាចនិយាយបានថាធ្លាក់ដល់កម្រិតមួយដែលមិនអាចទទួលយកបានបាទហើយបើសិនជាយើងនិយាយថាហេតុអី Man U លេងអន់ម៉េះ បាទហើយកូសាបូហ្វេនប្រិមិត្តគិតចឹងខុសហើយព្រោះ Manchester United ទើបតែអន់បច្ចុប្បន្ននេះទេ កាលពីមុនមក Man U មិនលេងចឹងទេបាទ Barcelona Real Madrid ឃើញ Man U នៅភ័យតែចោះតម្រាំថាយើងនិយាយឥឡូវបាច់និយាយទេតែកាលមុនណាបាទហើយ Ruud van Nistelrooy Ryan Giggs Posco បាទកីឡាករល្អល្អមកកណោរបស់ Man U តែចាប់តាំងពី Sir Alex Ferguson គាត់បាទដាក់ពាក្យចូលនិវត្តន៍មកអ្វីគ្រប់បែបយ៉ាងរបស់ Manchester United គឺត្រូវមានការផ្លាស់ប្ដូរបាទ បាទសឿនធីបាទយប់នេះគឺ RB Leipzig ល្អ Hazard មិនហើយតាក់ទងជាមួយនឹង Eden Hazard មកដល់ពេលនេះ Eden Hazard គឺត្រូវបាន Real Madrid ប្រឡែងដៃហើយមានន័យថាបើកទូលាយនៅក្នុងការចង់បានមានន័យថាបើកទូលាយនៅក្នុងការក្លឹបផ្សេងផ្សេងនឹងចង់បាន Eden Hazard សម្រាប់ Real Madrid មកដល់ពេលនេះ Eden Hazard នឹងជាប់កុងត្រាជាមួយនឹង Real Madrid រហូតដល់ឆ្នាំ2024អញ្ចឹងអឺបច្ចុប្បន្ននេះមានមួយក្លឹបហើយ ដែលបានដាក់សំណើ40លានផោនទៅកាន់រៀលម៉ាឌ្រីតគឺញូកាសលប៉ុន្តែរៀលម៉ាឌ្រីតមិនទាន់មាត់ផងគឺត្រូវបានរិច្ចេកគឺត្រូវបានបដិសេធដោយអេដិនហាសាហើយអេដិនហាសាអត់អាចទៅក្លឹបដែលកំពុងតែធៀបនឹងធ្លាក់ទៅឆាំពៀនស៊ីបានទេអញ្ចឹងគាត់មើលកន្លែងនេះគាត់សុំបដិសេធនៅក្នុងការផ្ទេរពីរៀលម៉ាឌ្រីតទៅកាន់ញូកាសលបាទសំណើ40លានផោនបាទ តាក់ទងជាមួយនឹង Eden Hazard នេះទៀតសោតយើងឃើញថាមិនស្ថិតនៅក្នុងក្រសែភ្នែករបស់លោក Carlo Ancelotti ទេបើទោះជាមានការបាត់បង់កីឡាករណាមួយក៏ឃើញថាលោក Carlo Ancelotti ហាក់ដូចជាមិនសូវព្យាយាមដាក់ Eden Hazard ដែរ Eden Hazard តម្លៃពលកម្មគាត់ក៏ច្រើនដែរអញ្ចឹងសម្រាប់ Real Madrid អាចនឹងព្យាយាមកាត់បន្ថយក៏ដូចជាព្យាយាមលក់គាត់ដើម្បីជាសន្សំប្រាក់ក្នុងការ ទិញកីឡាករថ្មីបញ្ចូលក្លឹប ហើយរៀលម៉ាឌ្រីតមកដល់ពេលនេះឃើញថាមួយរដូវកាលមុនរកតែកីឡាករមួយគ្មានផងគឺមិនទិញចូលដាច់ខាតក៏ព្រោះតែមានបញ្ហាជាមួយនឹង COVID-19 អញ្ចឹងក្នុងឆ្នាំថ្មីនេះរៀលម៉ាឌ្រីតគឺមានអត្តភាពគ្រប់គ្រាន់នៅក្នុងការទិញកីឡាករទី1សន្សំលុយរយៈពេល2ឆ្នាំដោយមិនបានទិញកីឡាករទី2គឺច្បាប់នៃ Financial Fair Play ត្រូវបានរួចផុតអញ្ចឹងនៅក្នុងឆ្នាំថ្មីនេះ Real Madrid កំពុង តែសង្គ្រឹះចង់បានកីឡាករ2ធំតែម្ដងបាទទី1គឺចង់បាន Erling Haaland ទី2គឺចង់បាន Kylian Mbappe ហើយគោលដៅពិសេសរបស់ Real Madrid នោះគឺ Kylian Mbappe នេះឯងបាទសម្រាប់ Kylian Mbappe មកដល់ពេលនេះគឺមិនទាន់បន្តកងត្រាជាមួយនឹងប៉ារីសនោះទេ ខាងនាយកកីឡារបស់ប៉ារីសបាទព្យាយាមឲ្យ Mbappe នេះបន្តកងត្រានៅជាមួយនឹងប៉ារីសបន្តហើយ Mbappe មិនព្រមបន្តកងត្រាទេ ហើយចុងក្រោយនេះប៉ារីសនឹងគឺស្នើសុំបន្តកងត្រារយៈពេលខ្លីអញ្ចឹងមានន័យថាអាចនឹង1ឆ្នាំ បាទឬក៏មួយរដូវកាលសម្រាប់បាទប៉ារីសជាមួយនឹងអឹមបាប៉េប៉ុន្តែយ៉ាងណាមិញអឹមបាប៉េនៅតែមិនទាន់ឆ្លើយថាយល់ព្រមនៅឡើយទេខណៈពេលដែលអឹមបាប៉េនេះក៏បានលើកឡើងនៅក្នុងការលើកពានបាទការលើកពាននៅក្នុងប្រទេសអារ៉ាប់នោះបាទគាត់បានលើកឡើងក្នុងកម្មវិធីសម្ភាសន៍ថាគាត់នឹងមិនចាក់ចេញពីប៉ារីសទេ នៅក្នុងខែមករានេះអញ្ចឹងមានន័យថាគាត់មិនចេញទេនៅក្នុងឆ្នាំនេះប៉ុន្តែគាត់អាចនឹងចេញនៅក្នុងឆ្នាំក្រោយ បាទរឿងរ៉ាវទៅជាយ៉ាងណាទៀតរងចាំអ៊ុតមើលសម្រាប់ Kylian Mbappe ហើយសម្រាប់ Real Madrid នោះគឺគោលដៅរបស់គេធំ គឺ Mbappe បន្ទាប់មកទៀតគឺ Erling Haaland Erling Haaland គាត់នឹងត្រូវបាទគេនឹងបើក release clause ឬក៏បើកតម្លៃផ្ដាច់កុងត្រារបស់ Erling Haaland នៅក្នុងខែកក្កដាឆ្នាំនេះហើយអញ្ចឹងមានន័យថាតម្លៃផ្ដាច់កុងត្រារបស់គាត់បំផុតរបស់គាត់តែ70លានផោនទេអញ្ចឹងមានន័យថាតម្លៃប៉ុណ្ណេះក្លឹបផ្សេងផ្សេងគឺ ជាតម្លៃមួយដែលល្អមែនទែនដែលល្អមែនទែនក្នុងការយក Erling Haaland នេះគឺមកពីអាចនិយាយថាមកពី Dortmund ហើយជាមួយនឹង Erling Haaland ហ្នឹងគឺដាក់តម្លៃចង់និយាយថាតម្លៃផ្ដាច់កុងត្រាតែប៉ុណ្ណឹងបាទតាមពិតទៅតម្លៃផ្ដាច់កុងត្រាដាក់ប៉ុណ្ណេះសម្រាប់ Erling Haaland បច្ចុប្បន្នគឺមិនសមស្របជាមួយនឹងតម្លៃរបស់គាត់ទេបាទ Erling Haaland ត្រូវបាន គេប្រមាណថា150លានផោនបាទខណៈពេលដែល Kylian Mbappe គឺត្រូវបានគេប៉ាន់ប្រមាណថា170លានផោន អញ្ចឹងពីរអ្នកហ្នឹងខុសគ្នា20លានបើសិនជាយើងនិយាយអំពីពេលនេះគឺ Helen Erling Haaland កំពុងតែរកគ្រាប់បាល់បានច្រើនមែនទែនឲ្យ Dortmund នៅក្នុងពេលនេះផងដែរសម្រាប់ Dortmund ហាក់បីដូចជាចង់ដឹងព័ត៌មានឲ្យច្បាស់ការពី Erling Haaland ថាតើបន្តជាមួយ Dortmund ឬក៏ចង់ចាក់ចេញចំណុចនេះហើយធ្វើឲ្យ Erling Haaland ហាក់មិនសូវពេញចិត្តជាមួយនឹង Dortmund ទេគាត់កំពុងតែផ្ដោតអារម្មណ៍ជាមួយនឹងការប្រកួតប៉ុន្តែក្លឹបបែរទៅជា សួរនាំចាក់រិចបាទចេះថា ជីករឹសជីកគល់រោគទៅសួរទៅគាត់ថាគាត់នឹងបន្តនៅក្លឹបឬក៏ចង់ចាក់ចេញចំណុចនេះអាចនិយាយបានថាវាជាចំណុចមួយដែលជំរុញឲ្យ Erling Haaland នឹងបន្តជាមួយនឹង Dortmund នោះទេប្រិមិត្តសួរបន្ថែមទៀតថាតកតងជាមួយនឹង Erling Haaland ទៅ Bayern Munich ល្អអត់ខ្ញុំជឿជាក់ថាល្អប៉ុន្តែ វាបញ្ហានោះគឺតើ Erling Haaland ផ្ទាល់គាត់ចង់ទៅណាបាទសម្រាប់ Erling Haaland បច្ចុប្បន្នគឺនៅក្នុងអង់គ្លេសមានដូចជា Chelsea Manchester City ក៏ដូចជា Man U ប៉ុន្តែ Man U ប្រិមិត្តដឹងស្រាប់ហើយខ្ញុំបានផ្ដល់ជា បាទគេហៅថាហេតុផលជូនទៅកាន់ប្រិមិត្តរួចរាល់ហើយ3ហេតុផលធំធំ ដែល Manchester United អត់អាចយក Haaland បានបញ្ហាគ្រួសារបញ្ហា agent បាទហើយក៏ដូចជាបញ្ហាអឺកីឡាករផ្ទាល់បាទអញ្ចឹងចំណុចនេះហើយ Man U គឺត្រូវបានកាត់ចែងជាបញ្ជា បាទហើយបើសិនជាយើងនិយាយនៅក្រុមអង់គ្លេសអាចមាន Manchester City ក៏ដូចជា Chelsea ចង់បាន Erling Haaland នៅក្នុងអេស្ប៉ាញកំពុងតែគេហៅថាសក្រឺដាក់គ្នានោះគឺរវាង Real Madrid ហើយនឹង Dot ហើយនឹង Barcelona កំពុងចង់បាន Erling Haaland ដូចគ្នាមកដល់ពេលនេះសូម្បីតែ Paris ក៏កំពុងតែសម្លឹងមើល Erling Haaland ដូចគ្នាក៏ព្រោះតែគិតថា អាចនឹងមិនខាត់បាទអាចនឹងមិនអាចខាត់បានជាមួយនឹង Kylian Mbappe នៅក្នុងការចាក់ចេញពី Paris នោះទេបាទ បាទរត់ PVH បាទសម្រាប់ Lionel Messi បច្ចុប្បន្នអត់មានបញ្ហាទេដូចជាបានជាសះស្បើយហើយជាមួយនឹងបញ្ហា COVID-19 ប៉ុន្តែនៅមិនទាន់អាចចូលរួមជាមួយនឹងប៉ារីសបានទេរងចាំអត់មើលនៅក្នុងចុងសប្តាហ៍នេះបាទបាទហើយអឺផាន់ដារីកមែនយូចាញ់ Final UCL បាសេ2009ហ្នឹងតាអាខ្ញុំចង់និយាយថាបាសេឡូណារៀលម៉ាឌ្រីតក៏មើលទៅមែនយូខ្លាចមែនយូដែរខ្ញុំចង់និយាយអញ្ចេះបាទ ស្ដាប់ខ្ញុំនិយាយបានទេចង់និយាយថាមែនយូពីដើមមកក៏ជាក្លឹបមួយដែលត្រូវឲ្យក្លឹបគេផ្សេងផ្សេងនៅក្នុងតំបន់អឺរ៉ុបគេខ្លាចដែរនេះខ្ញុំចង់ជម្រាបជូនទៅកាន់ដារៀកអញ្ចឹងខ្ញុំមិនមែនថាមែនយូនឹងយកឈ្នះលើរៀលយកឈ្នះលើបាសេណាខ្ញុំគ្រាន់តែជម្រាបជូនអញ្ចឹងគឺជាក្លឹបមួយដែលគេគ្រប់គ្នាខ្លាចដែរមិនមែនដូចមែនយូបច្ចុប្បន្នទេសូម្បីតែជួបជាមួយនឹង Brentford ជុំនេះ Brentford ក៏គេមិនចង់ខ្លាចផងមែនយូបាទហើយមិនតែអញ្ចឹងវិញទៅ បាទហាប់កំហ៊ុនកំហុងមែនយូបាទរ៉ូណដូចេញល្អតាអើយបាទតាក់ទងជាមួយនឹងបញ្ហារបស់រ៉ូណដូជាមួយនឹងបាទ Manchester United ឥឡូវនេះគឺបន្ថែមទៀតហើយតាក់ទងជាមួយនឹងបញ្ហានេះបាទព័ត៌មានចុងក្រោយបានបង្ហើបបញ្ចេញមកថាសម្រាប់ Cristiano Ronaldo នឹងត្រូវចាក់ចេញពី Manchester United នៅចុងបញ្ចប់រដូវកាលនេះប្រសិនបើ Manchester United มันអាចដណ្ដើមយកទៅ A top 4បាននៅក្នុងរដូវកាលបន្ទាប់បាទនៅក្នុងរដូវកាលនេះបាទសូមបៃតូបាទអញ្ចឹងមានន័យថា មើលទៅកាន់តែសង្វែកទៅសង្វែកទៅហើយសម្រាប់ Manchester United រំពឹង ក្នុងចិត្តថាយក Cristiano Ronaldo មកកាន់ Manchester United វិញដើម្បីជួយឲ្យក្លឹបនេះកាន់តែប្រសើរប៉ុន្តែទីបំផុត បាទមិនត្រឹមតែមិនប្រសើរទេថែមទាំងធ្លាក់ជាងមុនទៅទៀត បាទចំណុចកន្លែងនេះខ្ញុំបានលើកឡើងជូនប្រិមិត្តជាច្រើនលើកច្រើនសារហើយកុំឲ្យខ្ញុំនិយាយពី Man U ដដែលដដែលពេកតាក់ទងជាមួយនឹងរឿង Man U ដូចខ្ញុំជម្រាបជូនប្រិមិត្តអញ្ចឹងថាបច្ចុប្បន្ននេះកីឡាករមិនមែនលេងជាធ្លុងមួយទេមានន័យថាអត់សហការគ្នាទេសម្រាប់ Manchester United សំបីតែ Cristiano Ronaldo ក៏គាត់លើកឡើងដែរគាត់ក្នុងនាមគាត់គឺជាអ្នកមានបទពិសោធន៍ច្រើនជាង ក្នុងនាមគាត់ជាមនុស្សចាស់ជាងគាត់គ្រាន់តែប្រាប់ទៅកាន់មិត្តរួមក្រុមរបស់គាត់ទេ ចង់តាមគាត់មិនតាមគាត់ក៏ហីទៅបើសិនជាមិនតាមគាត់ត្រូវតែធ្វើឲ្យបានល្អនៅលើទីលាន ហើយសូម្បីតែលោករេកនេះក៏គ្រប់គ្រងដែររឿងបញ្ហាមួយនេះកីឡាកររបស់ Manchester United បច្ចុប្បន្នមិនសហការគ្នាទេម្នាក់នោះលេងទៅតាមរបៀបអ្នកនោះទៅអ្នកនេះលេងតាមរបៀបអ្នកនេះទៅ Bruno Fernandes នឹងតាមប្រភេទ Bruno Fernandes ទៅអាចំណុចនឹងហើយដែលធ្វើឲ្យ Manchester United បច្ចុប្បន្នហ្នឹងគេហៅថាបែកបាក់លេងអត់កើតបាទវាជាចំណុចបែបអញ្ចឹងបាទហើយសម្រាប់ Cristiano Ronaldo ក៏គាត់បានលើកឡើងដែរ បាល់មិនចាំបាច់ប៉ះស្អីគាត់ទេកុំឲ្យក្រុមមានសម្ពាធលេងមិនក៏បានដែរមិនបាច់ប៉ះបាល់ឲ្យគាត់ក៏បានដែរសំខាន់បំផុតឲ្យក្រុមនឹងគឺលេងឲ្យល្អទៅបានហើយនេះជាការលើកឡើងរបស់ Cristiano Ronaldo ឥឡូវនេះគាត់បានលើកបន្ថែមទៀតថាប្រសិនបាទមិនមែនគាត់អ្នកលើកទេគាត់ថាបណ្ដាញសារព័ត៌មាននៅក្នុងតំបន់អឺរ៉ុបក៏បានលើកបន្ថែមថាប្រសិនបើ Manchester United នៅក្នុងរដូវកាលនេះមិនអាចរកកៅអី UEFA Champions League បានទេនោះ Cristiano Ronaldo អាចនឹងបញ្ចប់ជាមួយនឹង Manchester United ហើយ បាទហើយគោលដៅបន្ទាប់របស់ Cristiano Ronaldo បាទខ្ញុំធ្លាប់បានជម្រាបជូននៅការប្រិមត្តដែរប្រហែលជាទៅកាន់ Sporting CP ដើម្បីគាត់បញ្ចប់អាជីពតែម្ដងបាទហើយការដែលទៅនេះយើងអាចនិយាយបានថាគាត់ទៅលក្ខណៈកំសាន្តក៏ដូចជាទៅជួយបង្រៀនក៏ដូចជាទៅជួយគេហៅថាផ្នែកបាទមួយចំនួនរបស់បាទ Sporting ដែលជាក្លឹបកណ្ដាលរបស់គាត់បាទហើយអញ្ចឹងមានន័យថាជាការសងគុណមួយបាទជាធម្មតាទេកីឡាករមួយចំនួនធំតែងតែទៅកាន់ក្លឹប ដំបងរបស់ខ្លួនមុននឹងខ្លួនមានមកដល់ថ្ងៃនេះដើម្បីជួយទៅកាន់ក្លឹបដំបងរបស់ខ្លួនបាទអញ្ចឹងអាចនឹងមានរឿងអញ្ចឹងបើឡើងក៏ថាបានដែរបាទបាទយិនយូបាទយ៉ាន់យូអាណិតប្រូណូតែកូនចៅមិនសហការមិនចែកបាល់ឆ្លាញ់បាល់ពេកចង់ល្បីរៀងខ្លួនបាទ